ឲ្យបងសុំទោសអ្នកទាំងពីរមកហើយបងទឹកស្អីមកថារបៀបសួររបស់ឯងនេះវាយ៉ាងម៉េចតែបងនិយាយថាសួរបងទេណាចុះឥឡូវមិនចឹងបងដឹងតែឯងស្រឡាញ់សួរបងធ្វើនេះដើម្បីឲ្យឯងមានឱកាសជាមួយនឹងសួរបងនិយាយចង់បានន័យថាម៉េចមែនទេបងនិយាយចង់បានន័យថាម៉េច ស្ដាប់បងសិនណាសួរបងចាត់ទុកខ្ញុំជាស្អីបងនិយាយនឹងចង់បានន័យថាបងសុខចិត្តលះបងបែរដងខ្លួនឯងឲ្យទៅសាមចឹងហ៎ហ៎បងឆ្លើយមកបងទឹកមែនហើយឆ្លើយមកពិតមែនហើយមិនក៏បងមិនចឹងហ่าបងទឹកបងមិនដឹងថាខ្លួនឯងកំពុងតែមើលងាយខ្ញុំអើបងចាប់ទៅខ្ញុំជាស្អីចង់លើកឲ្យអ្នកណាក៏បាន ខ្ញុំក៏ជាមនុស្សខ្ញុំក៏មានបេះដូងដែរមិនបានមកធ្វើអញ្ចឹងខ្ញុំមិនស្មានស្នេហារបស់ខ្ញុំនេះគឺស្នេហាខ្លាំងសោះតែនេះតាមឡើងដោយសារតែបងឯងនេះខ្ញុំមិនតែកលុកទេបងគឺជប់ខ្លួនឯងទេដែលល្ងងតែល្ងងមិនដឹងថាបងនេះកំពុងឡាយសួរ មួយអាទិត្យទេកូនភ្ជាប់ពាក្យសួរកូនមិនក៏លឿនយ៉ាងនេះកូនចង់ធ្វើតាមសំណូមពរប៉ាហើយណាមួយកូនអាយុច្រើនដែរម៉ាក់អញ្ចឹងពេលភ្ជាប់ពាក្យហើយក៏បញ្ញាប់រៀបការឆាប់ឆាប់តែម្ដងម្ល៉េះទេកូនឲ្យតែកូនសម្រេចចិត្តច្បាស់ថាកូនជ្រើសរើសអ្នកណាហើយបើខ្សិនគេនោះល្អគេអាចមើលថែកូនដល់ថ្ងៃអនាគតបានណាកូនក៏មានសម្ពាធអីកូនរៀបការ cho កូន មែនហើយកូនកាលពីប៉ាកូនឯងឈឺណាមកមើលមកមានចេះតែនិយាយទេអញ្ចឹងហើយកុំប្រញាប់រៀបការពេកអីគិតឲ្យច្បាស់សិនណាកូនគិតច្បាស់ហើយម៉ាក់ឲ្យតែម៉ាក់ហើយនឹងប៉ែមិនប្រកាន់ជាមួយសាបទៅបានទេសាបឥឡូវគេជាមនុស្សល្អគេជាបុគ្គលដែលមានមុខមាត់ក្នុងសង្គមហើយកូនមិនជឿថាការងាររស់ស៊ីគេប៉ុណ្ណឹងគេមិនអាចមើលថែកូនបានទេកូនក៏ដឹងដែរថាប៉ាម៉ាក់នេះ អាក្រក់ណាទៅប្រកាន់ភ្ជាប់ម្លេះកូនតែគ្រាន់ប៉ានេះឃើញអាក្រក់ថាអាក្រក់ឃើញល្អថាល្អតែអាសាបមើលទៅឥឡូវវាកសាងខ្លួនបានល្អតែបើកូនគិតថាកូនអាចចាប់ដៃនៅជាមួយវាបានណាប៉ាម៉ាក់ក៏មិនថាអីដែរប៉ាម៉ាក់មានតែជូនពរកូនចាប៉ាត់មែនហើយកូនហើយរឿងមួយទៀតម៉ាក់ប៉ា កូនចង់สนងពោថាពេលថ្ងៃភ្ជាប់ពាក្យកូនអត់ចាំបាច់ធ្វើធំដុំអីទេហើយតែគ្នាឯងម្នាក់នឹងទៅបានហើយធ្វើអញ្ចឹងមិនបង្កើតកូននេះប៉ាម៉ាក់ណាមានមុខមាត់ក្នុងសង្គមដែរធ្វើតិចអញ្ចឹងមិនកើតទេដឹងមានអីមិនកើតម៉ាក់ណាមើលកូនស្រីម៉ាក់មានចង់ល្បីអីមែនណាហើយគ្រាន់តែភ្ជាប់ពាក្យនឹងយើងហៅគ្នាតាមម្នាក់ទៅបានហើយកុំឲ្យខាតលុយច្រើនចាំដល់ថ្ងៃរៀបការចាំស្រាច់លើប៉ាហើយនឹងម៉ាក់ចុះណាហើយកូន បើកូនគិតចឹងប៉ាម៉ាក់តាមសំណងពកូន វាអស់លុយតិចផងតែពេលថ្ងៃការកូនប៉ាលេងមកអស់ដៃហ្មងចាប៉ាអឺបើនិយាយចឹងអស់ការអីកូនសម្រាប់ឲ្យប៉ាម៉ាក់ឲ្យលាទៅវិញណាចាប៉ាអូនេះចិត្តមានរវល់ហើយអញ្ចឹងនេះថែខ្លួនខាត់ស្បែកខាត់អីស្អាតណាកូនកូនដឹងអីម៉ាក់តាមហើយវាឲ្យកូនសម្រាប់បាទទៅណាចាប៉ា បងមិនឈប់ពាក្យឈប់ពាក្យជាមួយឈប់ឲ្យមែនណាមិនបានបងដាត់ខ្លួនចឹង មកដល់ធ្វើអញ្ចឹងអត់ទេយើងអាចទន់ជ្រៃបានទេយើងត្រូវតែរឹងមាំពួកយើងបានសម្រេចចិត្តហើយហើយបងជាប់ពាក្យជាមួយឆោវីយោ ចាំខ្ញុំជាប់ពាក្យបានមុនបងទៀតតើខ្ញុំកំពុងតែធ្វើអីនឹងខ្ញុំធ្វើនេះដើម្បីអីខ្ញុំសម្រេចចិត្តនេះត្រូវអត់ណោះសួរមកជួយហ្នឹងមកចាត់ទុំបងប្អូនមកពេញទៀតអស់ណាអូបងនឹកឃើញហើយឬក៏ចង់និយាយមុនពេលជាប់ពាក្យ សាបខ្ញុំសុំទោសណាខ្ញុំមិនអាចភ្ជាប់ពាក្យជាមួយសាបបានទេសួរចាញ់និយាយបែបហ្នឹងសួរសាបកំពុងតែធ្វើអីគេចាំនៅខាងក្នុងសួរចំសិនសួរតែបំផុតខ្ញុំក៏មិនអាចធ្វើដោយការ សួរមិនគេធ្វើអញ្ចឹងនេះមិនរេគេប្រហែលផុសខ្ញុំណាបើសួរមិនស្រឡាញ់ខ្ញុំទេសួរខ្ញុំភាពមួយខ្ញុំទៅអីខ្ញុំសុំទោសណាសាមតែខ្ញុំមិនអាចភ្ជាប់ពាក្យជាមួយសាមបានមែនសុំទោសឬមិនសុំទោសវាមិនសំខាន់ទេអ្វីដែលសំខាន់គឺខ្ញុំចាំតែផលសួរទុកខ្ញុំទៅទូកន្លែងមែនហ៎បានមកក្លុកខ្ញុំអញ្ចឹងនេះ ខ្ញុំអត់មានបំណងមែនខ្ញុំសុំតោះណាបាទអញ្ចឹងនិយាយមកថាមិនរីអីគេបើសុំមិននិយាយចឹងណាមកសុំមិនខ្ញុំគឺគេគេខ្ញុំចង់ពីជាមួយសាបក៏ប្រត់តែចង់បញ្ឈឺបង្ទឹកគឺអញ្ចឹងទេចុះស្មារតីខ្ញុំនេះ គឺខ្ញុំមានបរិសនាជាងគេមានប្រសិទ្ធភាពសំស្លាញ់ខ្ញុំហើយមិនសំឈប់ពេលជាមួយខ្ញុំប៉ុន្តែការពិតគ្រប់យ៉ាងហន្តិកាសម័យខ្ញុំសំទោសណាសាមខ្ញុំជាយាមហើយតែខ្ញុំមកផ្លេចបងទឹកអត់បានខ្ញុំនៅតែស្រឡាញ់កូនខ្ញុំសំទោសណាស់ ហើយចុះបងទឹកបងទឹកបានសួរអត់តែបើតាមខ្ញុំដឹងមកនេះគឺបងទឹកទុកសួរអត់បងអូនស្រីជីវិតបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំង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 រត់ទីរត់ទីសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Pen Plus ថ្មីសម្រាប់កុមារវ័យជំទង់ដុំស៊ុបខ្នោតថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស្មានជីវិនរស់រវើងញញត្រាយស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ដូលីប្រានមានប្រសិទ្ធភាព ក្នុងការបំបត្តិការឈឺចាប់និងគ្រុនក្តៅ chỉ mình nhưng mà đừng nhưng mà đừng mang ở bọn sông tôn này trong pi mà hai à bọn tật sai mắng thật được biết xuống đồng ái nè bây giờ mày đây phải gì tha xui bọn thế hả trở lại mày chẳng bọn đang tại sao anh xui បងធ្វើនេះដើម្បីឲ្យមានឱកាសជាមួយនឹងសួរបងនិយាយចង់បានន័យថាម៉េចមែនបងនិយាយចង់បានន័យថាម៉េចស្ដាប់បងសិនណាសួរបងចាត់ទុកខ្ញុំជាស្អីបងនិយាយនឹងចង់បានន័យថាបងសុខចិត្តលះបងបែដងខ្លួនឯងឲ្យទៅសាមចឹងហ៎ហ៎បងឆ្លើយបងបងទឹកមែនហើយឆ្លើយមក ពិតមែនហើយមិនក៏បងធ្វើអញ្ចឹងហ่าបងទឹកបងមិនដឹងថាខ្លួនឯងកំពុងតែមើលងាយខ្ញុំអូនបងចាប់ទៅខ្ញុំជាស្អីចង់លើកឲ្យអ្នកណាក៏បានអញ្ចឹងអូនខ្ញុំក៏ជាមនុស្សខ្ញុំក៏មានបេះដូងដែរមិនបានមកធ្វើអញ្ចឹងខ្ញុំនឹកស្មារតីស្នេហារបស់ខ្ញុំនេះគឺស្នេហាឲ្យខ្លាំងសោះដែលនេះចង់ឡើងដោយសារតែបងឯងនេះខ្ញុំមិនតែកលុកទេបង ខ្ញុំជប់ខ្លួនឯងទេដែលល្ងងតែល្ងងមិនដឹងថាបងនេះកំពុងឡាយសួរគឺបងធ្វើដើម្បីឯងដល់អស់ណាសាខ្ញុំត្រូវការដល់អាសា ម៉េចបើខ្ញុំមាននិយាយនឹងបងហើយបងគឺជាបងប្រុសខ្ញុំស្រឡាញ់ខ្ញុំចង់ណាមិនមិនខ្វល់ពីខ្ញុំទេសាមខ្ញុំសុំទោសណាសាមស្រឡាញ់ខ្ញុំចង់ណាមិនមិនខ្វល់ពីខ្ញុំទេតាំងពីទៅមកខ្ញុំជួបនឹងច្រើនណារឿងប៉ុណ្ណឹងគឺទៅតែទេឯងពិតជាមិនអីមែនទេសាមឯងកុំកុហកបងជឿខ្ញុំទៅណា ខ្ញុំគឺអាសាអាសាមកឯទាំងអស់កុំបារម្ភខ្ញុំអីបងត្រឹមបេះដូងឈឺប៉ានេះចាត់ទុកថាចាប់អាសាំងទៅចុះបងហើយចុះជវីវិញបងនឹងចោលវាគ្មានអីពាក់ព័ន្ធជាមួយគ្នាទេបងធ្វើនេះដើម្បីឲ្យមានការជាមួយនឹងស៊ូ ហើយមកដល់ពេលនេះឈរវាក៏ដឹងថាពួកយើងគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះពួកយើងមិនបានសម្ដែងគ្នាទេបងតាតែខ្ញុំស្រឡាញ់បងមែនតើបងលេងសើចប៉ុន្តែខ្ញុំមែនតើខ្ញុំមិនលេងបងទេខ្ញុំក៏មានបេះដូងដែរសួរយើងជាស្អីដូចគ្នា សង្ឃឹមថាសួរយល់ពីទំហំនៃការជិះចាប់មនុស្សស្រីដូចគ្នាចាណាបងឃើញលទ្ធផលនៃស្នេហ៍ដៃបងនៅមកពីបងទាំងអស់សួរសួរសួរសួរសាបចាំបងផងបងតើកំទៅខ្ញុំខ្ញុំមានរឿងចង់និយាយមួយបងបន្តិច ទឹកខ្ញុំស្រឡាញ់បង តាំងពីមុនថ្ងៃដែលបងហៅខ្ញុំមកសម្ដែងម៉ែដល់ពេលបានស្និទ្ធស្នាលមួយបង ថែមទៀតខ្ញុំកាន់តែស្រឡាញ់បងខ្លាំងឡើងខ្លាំងឡើងបងទឹកខ្ញុំមានអីមិនល្អដែលធ្វើឲ្យបងទទួលយកខ្ញុំបានមែនទេចូលពីល្អគ្រប់យ៉ាងល្អគ្មានទាស់ទេ តែគ្រប់យ៉ាងកន្លងមកវាគ្រាន់តែជាការសម្ដែងការសម្ដែងមិនអាចខ្លាចជាការពិតបានទេបងមិនអាចស្លាញ់ឈប់វាបានទេបើទោះបីជាសួរនេសាមិនអាចភ្ជាប់ពាក្យជាមួយគ្នាក៏ដោយហើយបងសុំតោះណាបងមិនអាចស្លាញ់ឈប់វាបានទេបងតាតែខ្ញុំក៏មិនអាចបង្ខំបេះដូងខ្លួនឯងឲ្យបែកពីបងបានដែរចាំបង ត្រូវតែដោះស្រាយជាមួយឆោវេនឹងត្រូវទទួលខុសត្រូវជាមួយនាងខ្លួនឯងខ្ញុំដាច់ខាតមិនធ្វើបាបចិត្តមនុស្សស្រីដូចគ្នាជាដាច់ខាតសួរសម្រេចចិត្តបែបណាខ្ញុំគោរពតាមការសម្រេចចិត្តរបស់សួរឲ្យនៅទាំងពីរបានក្តីសុខណាខ្ញុំគិតច្បាស់ហើយរឿងបងទឹកក៏ខ្ញុំគិតដូចគ្នាបងទឹកគឺជាអ្នកចង់ បងក៏ត្រូវតែជាអ្នកស្រាវដូចគ្នាសួរចង់និយាយពីអីណាខ្ញុំឈឺប៉ុណ្ណាឆោវីក៏គេឈឺមិនចាញ់ខ្ញុំមិនដែរអញ្ចឹងបងត្រូវទទួលខុសត្រូវចំពោះនាងសួរបងអត់បានឆ្លើយឆោវីទេ បងគ្រាន់តែឲ្យឆោវីសម្ដែងថាសួរមិនច្បាច់បារម្ភទេណាបងសម្ដែងតែឆោវីគេឈឺមែនតើជីវិត បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន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 មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅជីវិតខ្ញុំជាមនុស្សស្រីដូចគ្នាខ្ញុំមិននឹងអាចឈរមើលជ្រោះវាឈឺបានបងត្រូវទទួលខុសត្រូវជាមួយនាងអត់ចោះសួរខ្ញុំសម្រេចចិត្តហើយហើយខ្ញុំនឹងរៀនបន្តយកបញ្ញាបត្រឬមួយកន្លងទៅភ្នំពេញរៀនយកអនុបណ្ឌិតឬរៀនយកអាហារូបករណ៍ហើយឡើងទៅរៀននៅបរទេសទៀត ខ្ញុំទាំងពីរមិនបាច់និយាយទៀតទេខ្ញុំមិនចង់ស្ដាប់សួរកុំតាមខ្ញុំខ្ញុំចង់នៅម្នាក់ឯងមកតើគ្រប់យ៉ាងគឺមកពីខ្ញុំបើបងមិនគិតដល់ខ្ញុំទេបងក៏មិនធ្វើបែបនេះហើយសួរវិញក៏មិនប្រឆាំងបែបនេះដែរសាមិនមែនជាកំហុសរបស់ឯងទេមកពីទេវតាទេវតាចង់លេងសើចជីវិតពួកយើងទាំងបីនេះតែណាជប់គាត់ទៅចុះឯង អាចជប់ខឹងទេខ្ញុំខឹងដែរតែពេលដឹងថាបងជួយជាងខ្ញុំហើយប្រឹងលាក់អារម្មណ៍ខ្ញុំលេងខឹងហើយបងថាខ្ញុំអាណិតបងហើយចុះឥឡូវនេះបងចង់ធ្វើម៉េចជាមួយឆាវីចំណងនឹងបងជាអ្នកចរបងពិបាកស្រាយវាណាព្រោះវាតឹងពេកបណ្ដាអីទេអាយគិតតែប្រឹងរកស៊ីទៅ បង្រីកតូបបង្ការកូនជាងឲ្យបានច្រើននៅពេលដែលឯងរីចម្រើនបងក៏សប្បាយចិត្តរឿងរបស់បងបងអាចដោះស្រាយបានបងតិតប៉ុន្តែឥឡូវនេះខ្ញុំចង់ធ្វើរឿងមួយគឺខ្ញុំចង់ឈប់ធ្វើជាម៉ូតូនៅទីនេះសាបអាចចង់ធ្វើអីទៀតហើយធ្វើអីគេត្រូវតែភាសាមួយបងសិនកុំធ្វើអីប្រេះផ្ដាស់ណាបងតិតអាកុំបារម្ភអីណាខ្ញុំមិនដើរផ្លេចខុសលីមុនទេគឺខ្ញុំចង់ទៅភ្នំពេញទៅរកម៉ែឲ្យខ្ញុំ ព្រោះថាឥឡូវនេះខ្ញុំឮដំណឹងមកលាហៀងលាហៀងថាពួកគាត់នៅពេញហ្នឹងទោះជាខ្ញុំបាននៅជាមួយពួកគាត់មែនប៉ុន្តែខ្ញុំក៏ចង់ឃើញមុខពួកគាត់ដែរអញនិយាយចឹងបានន័យថាគឺមានន័យថាខ្ញុំនេះចង់ទៅរៀននៅទីនោះរៀនជាងបន្ថែមហើយ យកពេលខ្លះទៅសូត្រមើលឬពួកគាត់តែពីរនាក់ កូនសុំទោសណាប៉ាកូនសុំទោសម៉ាក់ដែលកូនធ្វើអីមិនចេះគិតធ្វើឲ្យប៉ាម៉ាក់ហើយនឹងអ្នកគ្រប់គ្នាពិបាកចិត្តដោយសារតែកូនហើយកូនសុំទោសប៉ាម្ដងទៀតដែលកូនអត់អាចសម្រេចតាមបំណងប៉ាចង់ឲ្យកូនមានគ្រួសារបានតែកូនសម្រេចចិត្តថាកូននឹងបន្តការសិក្សាហើយរៀបការជាមួយការសិក្សាហ្មងណាប៉ាអារឿងខឹងប៉ាខឹងពេកហើយតែប៉ាមិនដឹងខឹងធ្វើអីទៀតបើរឿងវាហួសហើយ ហើយប៉ានេះចេះតែភ័យខ្លាចប៉ានេះរស់មិនបានយូរអញ្ចឹងបានប៉ាចង់ឲ្យកូននឹងមានប្តីណាកូនតែបើកូនសម្រេចចិត្តជ្រើសយកការសិក្សាហើយក៏ស្រេចតែចិត្តកូនចោះហើយជួបគូពេលណានេះក៏តាមនឹងទៅចោះប៉ានឹងមកអានឡើងបង្ខំឲ្យហើយក៏ឈប់ម្ទេះអន្តែងដែរកូនសប្បាយចិត្តឲ្យត្រេកអរដែលប៉ាឲ្យនឹងម៉ាក់យល់ពីកូន កូនសន្យាថាពេលដែលកូនរៀនចប់កូនត្រឡប់មកពីពេញវិញកូននឹងយកចំណេះដឹងយើងមកអភិវឌ្ឍស្រុកទេសយើងឲ្យល្អល្អហើយកូនហើយទៅពេញខំរៀនណាកូនចាប៉ាអញ្ចឹងកូនលាប៉ាហើយលាម៉ាក់អីណាតែចុះកូនសុខសប្បាយណាកូនចាប៉ាណាពេលទៅដល់ពេញនេះខលប្រាប់ម៉ាក់ផងម៉ាក់កុំបារម្ភកូនស្រីម៉ាក់ហើយកូនស្រីប៉ានៅរឹងមាំណាកូននឹងបង្ហាញឲ្យប៉ាជាមួយម៉ាក់ឃើញថាទោះកូនទៅនៅពេញម្នាក់ឯងក៏កូននឹងរស់នៅឲ្យល្អដែរ ចឹងកូនលាប៉ាលាម៉ាក់ម្ដងទៀតឯណាចាទៅចុះកូនសុខសប្បាយកូនណែផងរៀនណាកូនផ្ដំពេញលេខខុសប្រាប់ម៉ាក់ណាចាម៉ាក់ផងតៃណាម៉ាក់កូនតបប៉ាជុំទៅហើយកូនអត់អីទេកូនប្រាប់បេតាថាកូនស្រីប៉ាឥឡូវរឹងមាំឆ្ងាយណាតែរៀនដល់ពេញប្រយ័ត្នប្រយែងណាកូនកូនយើងមានសម្ដានគ្រប់យ៉ាង តែវាទាស់តែរឿងនឹងមួយចាត់ទុកថាសំណាងហើយដែលកូននេះជ្រើសយកការសិក្សាយ៉ាងហោចណាស់ធ្វើចំណេះដឹងវានេះកាន់តែខ្ពង់ខ្ពស់ដែរតោះអញ្ចឹងយើងទៅហូបមើលការងារចឹងបងទឹកហ៎ខ្ញុំលាបងណាហើយលីលើនឹងមិនដឹងថាពេលណាបានម្ដងវិញទេហើយបងនៅនេះជួយមើលផ្ទះអាយាយផងបើសិនជាមានបញ្ហាខូចខាតចង់ជួសជុលអីណា តាមតាក់តមកខ្ញុំណាចាំខ្ញុំយកលុយមកឲ្យជួសជុលណាគុំនិយាយចឹងមើលអាចទៅភ្នំពេញតាមិនទៅបរទេណាហើយរឿងផ្ទះយាយបងគូទៅមើលថែទោះជាគ្មានឯងក៏ដោយបងនៅមើលថែផ្ទះយាយបានល្អដូចជាមើលថែយាយចឹងស្លាប់ហ៎បងជូនប៉ោឯងឲ្យហៅមកប៉ាឯងឆាប់ឃើញណាហើយបើសិនជាហៅគាត់ឃើញកុំភ្លេចយកមកលេងបងផងព្រោះម៉ាក់ប៉ាប៉ាឯងដូចជាម៉ាក់ប៉ាប៉ាបងចឹងបាទបងខ្ញុំមករកពួកគាត់ឲ្យឃើញតែមិនដឹងថាពេលណាទេនេះសាប់មានអីបងជួយអត់ អូយមិនបាច់ទេបងព្រោះថាពួកគាត់ទៅខ្ញុំតែតោលអញ្ចឹងខ្ញុំក៏ធ្វើតែតោលតាមពួកគាត់ដែរឲ្យពួកគាត់ឃើញថាខ្ញុំជាមនុស្សអនាថាដូចជាពួកគាត់បោះខ្ញុំចោលអញ្ចឹងជីវិតបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំង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 ជីវិតហេអេអាម៉ាឌីមកអីសេតម៉ែឯងគួរតែសុបាយចិត្តដែលយើងឲ្យតូបនេះតែឯងនេះផងអស៊ីទៅមិនធ្វើមុខសេតម៉ែម៉ាឌីកើតអីអូគឺគឺគឺគឺមេសាមនេះក៏បានចេញទៅរកបានមកគាត់បានមកគាត់មកនៅជាមួយគាត់តាំងពីក្មេងខ្ញុំនឹកឃើញថាឪពុកម្ដាយខ្ញុំមិនដែលនៅចិត្តខ្ញុំតាំងពីក្មេងដោយសារតែគាត់រត់ចោលខ្ញុំហើយខ្ញុំមិនមានឪពុកម្ដាយតាំងពីក្មេងដូចចឹង ខ្ញុំដូចជាគ្មានក្តីសុខទេហើយពេលដែលមេនិយាយពីទាំងអស់នេះហើយខ្ញុំពិតជានឹកសម្រាប់ពួកគាត់ខ្លាំងអើយអាម៉ាឌីណែជីវិតឯងជីវិតយើងវាខុសគ្នាឯងដឹងតែនឹងម៉ែឯងនៅថៃនោះគាត់តែពេលគាត់មិនតមកដល់ប៉ុន្តែយើងវិញតាំងប្រទេសដល់ធំនេះតែមុខមាត់គាត់ក៏មិនដែរឃើញតែពួកគាត់ក៏មិនដែរបានជួបដែរណែស្ដាប់ជើងណាខំប្រឹងរស៊ីដល់រស៊ីឲ្យមានហើយចាំយកពួកគាត់មកបាទមេខ្ញុំអរគុណមេច្រើនណាស់ដែលមេតែងតែជួយខ្ញុំគ្រប់យ៉ាង តែទៅជួយខ្ញុំមករហូតមកអរគុណច្រើនឯងឈួតទេអាណែឯងនៅជាមួយយើងតាំងពីក្មេងនេះហើយយើងទុកចិត្តឯងជាងគេហើយណាមួយយើងគិតដល់ឯងឯងគិតដល់យើងដូចគ្នាអើយទៅគិតច្រើនមែនហ៎ខំបងអស់ស៊ីលីអត់ញ៉ាប់មែនមួយនេះចាំមកឌីហើយបងទឹកជំរាបបងទៅណាសុខសប្បាយបងសាទៅសិនបងមានរបស់ឯងទៅទៅ កូនមកសាមសាមគិតចង់ទៅអត់លាខ្ញុំអញ្ចឹងហ៎អឺគឺខ្ញុំមិនដែលគិតអញ្ចឹងទេគឺដោយសារតែខ្ញុំដឹងថាសួរឥឡូវកំពុងតែរៀនបញ្ញាបញ្ញាស្អីនោះបងខ្ញុំអត់ចង់រំខានហ្នឹងទោះខ្ញុំរៀនមិនក្តៅក៏ខ្ញុំមានពេលវេលាដែរសាមគិតចង់ទៅចង់បំភ្លេចខ្ញុំចោលអត់លាខ្ញុំមួយម៉ាត់មកយើងជីវិតភ័ក្រនឹងគ្នាលេងចង់រាប់អាននឹងគ្នាខ្ញុំមិនគិតអញ្ចឹងទេណាខ្ញុំចង់រាប់អានសួរ ទោះបីយ៉ាងណាក៏ដោយចុងក្រោយក៏ពួកយើងតែជាបងប្អូនគ្នាដែរសាមកុំនិយាយចឹងមើលខ្ញុំមកនឹងចង់ជូនតាសាមផងចង់សុំទោសសាមផងសុំទោសដែលធ្វើសាមខូចចិត្តសុំទោសដែលធ្វើសាមខ្មាស់គេដែលសារតែខ្ញុំណាសួរខ្ញុំទៅធ្វើឲ្យសួរយូរហើយខ្ញុំមិនដែលប្រកាន់សួរទេអរគុណណាសាមសាមឥឡូវចិត្តតលាយណាទោះមិនក៏នៅតែលើកលែងទោសខ្ញុំដែរមិនដឹងសារពីក្មេងទៀតទេ ហើយខ្ញុំជូនពោសាបឲ្យឆាប់ជួបពុកម៉ែណាបានរស់នៅជុំគ្នាលឿនអត់ចឹងវិញសាបក៏ជូនពោស៊ូដូចគ្នាឲ្យឆាប់រៀនចប់ហើយណាមួយឆាប់ទទួលខ្ញុំនេះជាបងប្រុសផងឬអត់សូអឺខ្ញុំបញ្ញាប់ចឹងខ្ញុំទៅវិញណាសុខសប្បាយតាមផ្លូវណាបាយបាយបងទឹកអញ្ចឹងមើលទៅដូចអស់អីនិយាយហើយព្រោះស្មាននេះហើយខ្ញុំលាបងទៅណាបងអឺ សុខសប្បាយបងប្រុសបាទសិនជាមានបញ្ហាត្រឡប់មកវិញមកដេកទៅណាអូយអូយអូយអូយអូយបងទឹកនេះខ្ញុំធំហើយណាបើលេងចឹងដែរដែរជួយខ្មាស់គេអើយអូយសាប់សាប់ចាំបងផងមើលថៃឡៃផងបាទសាប់បងឯងទៅដល់ពេញហៅម៉ាក់ប៉ាឃើញកុំពេចតែមកប្រាប់បងផងហើយមិនបាច់ចាំរំពីបងទេបងឯងមើលថែខ្លួនឯងបាន មានបញ្ហាអីតតងបងលើអត់អើយបងអាកំប្រំវិញណានេះអាផ្សារបងអាផ្សារអាផ្សារទាំងបកាយទាំងឆ្លាតគ្មានអត្ថប្រយោជន៍អាផ្សារបានទេបងទុកចិត្តខ្ញុំចុះថែមឯងមានថែខ្លួនផងតោះបងទៅមុខបាយបាយបាយបាយសុំទោសណាស់ទឹកតាមពិតខ្ញុំជាដំណឹងពីពុកម្ដាយខ្ញុំទេខ្ញុំចាក់ចាក់រឿងនេះគឺដើម្បីគិតការពុតតែប៉ុណ្ណោះ ខ្ញុំមិនអាចនៅទីនេះបានព្រោះខ្ញុំខ្លាញ់សួរបងសុខចិត្តលះបងសួរមកឲ្យខ្ញុំប៉ុន្តែយ៉ាងណាក៏ដោយសួរក៏នៅតែស្រឡាញ់បងមុននឹងក្រោយបេះដូងអ្នកទាំងពីរគូត្រលួគ្នាទេបើសិនជាខ្ញុំនៅខ្លាចធ្វើឲ្យអ្នកជឿចាំហើយបងទឹកបណ្ដាច់ចិត្តតាមតែសួរឲ្យបានបានសាកលវិទ្យាល័យ ពេលនេះខ្ញុំសូមចង់ពាក្យជាមួយអ្នកហើយហើយក៏សូមចង់និស័យនឹងគ្នាផងណាទោះបីជាខ្ញុំរើសយកអ្នកដើម្បីបំភ្លេចស្នេហាក៏ដោយក៏ប៉ុន្តែខ្ញុំជឿជាក់ថាការជ្រើសរើសនេះគឺមិនខុសខ្ញុំនឹងរួមដៃជាមួយអ្នកដើម្បីអភិវឌ្ឍអប់រំក្នុងប្រទេសយើងបន្ថែមទៀត ជ័យខ្ញុំបានកែប្រែប្អូនសាបានល្អពេលនេះប្អូនសាគឺជាមនុស្សល្អគេជាជាជួជួម៉ូតូម្នាក់ដល់ល្បីពួកយើងទាំងពីរនេះបានសម្រេចបំណងទីគេនិយាយហើយហើយប៉ុន្តែពេលនេះផ្ទះនេះគឺចៅនៅតែម្នាក់ឯងជាមួយនឹងព្រលឹងរបស់យាយ ពេលនេះអ្វីអ្វីលេខដូចពីមុនហើយស្ដាប់ក៏ចេញពីចៅហើយឲ្យសួរសួរក៏លេខរាប់រាប់ចៅដែរយាយបើសិនជាយាយដឹងយាយបន្ទោសចៅឬក៏អត់ព្រោះអ្វីគ្រប់យ៉ាងគឺជាកំហុសរបស់ចៅចៅធ្វើឲ្យមនុស្សគ្រប់គ្នាមើលមុខគ្នាមិនចង់ លទ្ធផលចុងក្រោយគឺចៅត្រូវនៅម្នាក់ឯង ក្រុមយ៉ាងណា